និយាយចឹងល្ងាចហ្នឹងបងតនេដែរអត់មកយកអូនទៅដើរលេងផងណាតែថាអូនណានៅមិនតបានប្រាប់រឿងនេះទៅលោកប៉ាអ្នកមកឲ្យគាត់ដឹងនោះទេព្រោះថាខ្លាចពួកគាត់ចំទាស់ហ្នឹងណាណាលោកប៉ានេះលោកប៉ាមកដល់តាំងពីកាលណាមកតាមពីឯងសាសងជាមួយគ្នាមែន កូនស្រីស្អីសាសងជាមួយប្រុសឈ្មោះកណ្ដាលថ្ងៃត្រង់មិនចេះខ្មាស់មេខ្មាស់ដីទេលោកប៉ានេះខ្ញុំជាកូនរបស់លោកប៉ាណាហេតុអីក៏លោកប៉ាថាឲ្យខ្ញុំបែបនេះអ្នកម៉ាក់មើលលោកប៉ាក៏ថាឲ្យខ្ញុំអើប៉ាឯងគេនិយាយត្រូវណាកូនកូនឯងនៅក្មេងបាត់ពិសោធន៍នៅខ្ចីកូនឯងមិនស្គាល់ពីសន្តានមនុស្សប្រុសទេវាងាយចាញ់បោកគេខ្លាំងណាស់ណាហើយកូនកុំចង់លាក់បាំងនឹងប៉ាម៉ាក់ តាក់តងមនុស្សប្រុសផ្ដេសផ្ដាសឲ្យសោះអ្នកម៉ានេះហ្នឹងមិនមែនជាសម័យទុំទាវហើយនំមិនធំជាងនាលអីនោះទេណាអ្នកម៉ាហេតុអីក៏អ្នកម៉ានេះនៅប្រកាន់គំនិតចាស់គំរើបែបនេះទៀតខ្ញុំណាតាក់តងអ្នកណាខ្ញុំដឹងច្បាស់ណាស់មិនចាំបាច់ប៉ាម៉ាក់នេះមកប្រាប់ខ្ញុំទេណែនាងកូនស្រីមិនដឹងល្អអាក្រក់ហើយកូនមើលកូនម៉ែយើងខំចាំឯងតាមពិបាកជើងក្រហមល្ងាលហ៎មិនក៏ឯងដៀលម៉ែឯងអញ្ចឹងហ៎ លោកប៉ាសម័យនេះគេឲ្យកូនណាជ្រើសរើសគូសកលដោយខ្លួនឯងហើយនេះខ្ញុំក៏មានសង្សារប៉ុណ្ណឹងហ្នឹងអីក៏ពិបាកម៉េះហើយពួកយើងកំពុងគិតចង់ធ្វើការជាមួយនឹងគ្នាទៀតដល់ពេលនោះលោកប៉ានិងអ្នកម៉ាក់នេះចាំតែអបអរទៅអើចង់រៀបការឯងចាំយើងទៅស៊ើបមើលសិនតើអាចចង្រាយនោះជាកូនអ្នកណា ហើយប៉ាណាប្រាប់ឯងឲ្យច្បាស់ណាកុំចង់រៀបការលឿនពេកណែយល់ដល់ក្បាលឪម៉ែឯងនៅចងងងផងអើយបានឯងអើយតោះយើងប្រញាប់ផងអី ឈប់ជឿអាម្នាក់ឈ្មោះសេហានោះទៅយើងបានស៊ើបសួរអស់ហើយវាគ្មានចេះស្អីទេមិននឹងអាចទៅលោកប៉ាបើគាត់ជាមនុស្សល្អសឹងអីហ្នឹងនេះលោកប៉ាកំប្រើគំនិតចាស់ចាស់របស់លោកប៉ានេះមើលឃើញមនុស្សបែបនេះភាមិនក៏កូនខែប៉ាឯងអញ្ចឹងម៉ាក់ក៏មើលឃើញដូចប៉ាឯងអញ្ចឹងដែរម៉ាក់មើលឃើញថាអាម្នាក់នោះវាគ្មានចេះស្អីទេនេះលោកប៉ានិងអ្នកម៉ាក់ចាស់ចាស់ហើយភ្នែកក៏មិនល្អដែរ ទៅបានជាមើលឃើញបងសីហារបស់ខ្ញុំនេះជាមនុស្សអញ្ចឹងកុំជឿអាម្នាក់នោះសីហានោះវាគ្មានចេះស្អីទេក្រៅពីដើរផឹកស៊ីប៉ោឡែអ្នកម្ដុំនេះគេប្រាប់យើងបែបនេះលោកប៉ានេះលោកប៉ាកុំចាស់កំរើខ្លាំងពេកខ្ញុំមកឆ្លាញ់គ្នាជាមួយនឹងបងសីហានេះយូរមកហើយគាត់តែល្អខ្លាំងណាស់ប៉ាកុំវិនិច្ឆ័យមនុស្សតាមតែសម្ដីដែលចិត្តខាងអស់នោះគាត់ទីសងសារខ្ញុំ ហើយខ្ញុំស្គាល់គាត់ច្បាស់ណាស់ខ្ញុំរើគេហើយលោកប៉ាអ្នកម៉ាក់នេះមិនបាច់មកបំបីអាបាក់ពួកខ្ញុំទេភានេះប៉ាម៉ាក់ឆ្លងកាត់ក្តៅត្រជាក់មុនកូនប៉ាម៉ាក់ស្គាល់ច្បាស់ណាស់អាសន្តានមនុស្សបែបហ្នឹងនោះក្រោយពីកូនរៀបការហើយវាគ្មានចេះធ្វើស្អីទេក្រៅពីតោកឯងស៊ីតែប៉ុណ្ណឹងឯងឈប់និយាយទៅយើងមិនអោយឯងតាក់តងវាដាច់ខាតទោះជាយើងដាច់ក្បាលក៏យើងមិនអោយឯងតាក់តងគេដែរ ចាប់ពីថ្ងៃនេះទៅយើងមិនឲ្យឯងចេញពីក្រៅផ្ទះទៀតទេលោកប៉ានេះមើលលោកប៉ាហ៊ានឃុំខ្ញុំនៅក្នុងផ្ទះនេះហើយឲ្យខ្ញុំឈប់តាក់តងគ្នានេះខ្ញុំនឹងសម្លាប់ខ្លួនឲ្យលោកប៉ាមើលបើឯងចង់ងាប់ដោយសារប្រុសក៏ទៅងាប់ទៅយើងមិនខាត់ឯងទេទៅទៅងាប់ទៅ នេះនេះនេះមកនេះអញនេះចាក់ចាក់មកយកមកមកអស់មកអញជឹងកូនមិនក៏កូនឯងធ្វើអញ្ចឹងកូនយើងខំចិញ្ចឹមឯងតាំងពីតូចដល់ធំ បែរជាប្រុសម្នាក់នេះឯងចង់សម្លាប់ខ្លួនទៅវិញមីកូនកតញ្ញូមីកូនមើលគុណបើលោកប៉ាមិនចង់ឃើញខ្ញុំស្លាប់ទេ លោកប៉ាឆាប់រៀបអង្គលការឲ្យខ្ញុំទាំងពីរនាក់ទៅតែបើលោកប៉ាមិនរៀបទេខ្ញុំនឹងសម្លាប់ខ្លួនលោកប៉ាមក អុយមកយើងអុយមកយើងឯនេះចំយកអស់ឆ្នាំកែហើយពុកវាបានហើយកូនកូនឯងគិតច្បាស់លាស់ហើយថាកូនចង់រៀបការជាមួយគេតែម៉ែមើលទៅគេមិនមែនជាមនុស្សល្អទេណាកូនអ្នកម៉ាក់ខ្ញុំមកគិតច្បាស់ហើយគេល្អចំពោះខ្ញុំណាស់ បើកូនគិតច្បាស់លាស់ហើយម៉ាក់មិនចំទាស់ឯងទេចាំម៉ាក់ទៅមើលពលាឲ្យ No. បងនេះបងមិនហីមានឈឺក្បាលអត់ចេះកុំបានមានលុយមានលុយអត់អញយកទៅស្រកដែរគឺគ្មានទេបង មានមកពីណាបើផ្ទះយើងគ្មានចំណូលអីផងហ្នឹងស្អីមិនក៏គ្មានលុយយកយកទៅអស់ណាហ៎យកទៅអស់ណាអស់គឺគ្មានប៉ុណ្ណេះណាបង បើបងគ្មានធ្វើស្អីផងហ្នឹងហើយខ្ញុំក៏នៅតែផ្ទះបានលុយមកពីណាដឹងអញណានេះអញផងហ៎ហឺស្អីចងាយអូសុំបងណាបងជប់ទៅជប់ទៅណាបងលបាយមិនស្រានេះមិនបានមកចម្រើនដល់គ្រួសារយើងនោះទេកុំចិត្តប្រដៅអញ ធឺអញដឹងហើយញ័រទៅលុយមកអញមកគម្រាបថាយកលុយទៅឲ្យប្រុសណាស្អីយ៉ាងไรអញមិនចង់វាយទេអញត្រូវការទៅលុយទេយកលុយអញខ្ញុំមកយកលុយអញមកលុយហ៎ទៅលុយអញអញត្រូវការទៅលុយទេអញមិនចង់បានអីទេខ្ញុំសាប់ទៅណា Hôm sau thử Ê Hả Ủa tao lên anh cho thằng nó giờ lọt Anh chỉ cà lưới Miếng lưới ạ Mấy lần lọt Mưa mua anh Mấy lần lọt Thật cái gì được ông Yến này Ngay vô lưới anh Mình lưới anh nè cái Cùng dung Cùng dung Bò lưới anh bán á, Giờ anh xin lập cho đã rồi anh te cả chứ ឡូកូនកូនសុខសប្បាយអត់កូនចាអ្នកម៉ាក់ខ្ញុំសុខសប្បាយធម្មតាទេ ហើយប្តីខ្ញុំគេល្អចំពោះខ្ញុំណាអឺម៉ាក់នឹកកូនណាម៉ាក់គិតថាចង់រៀបចំខ្លួនទៅលេងកូនថ្ងៃស្អែកកុំអីណាម៉ាក់កុំអីចាំកូនឡើងទៅលេងអ្នកម៉ាក់វិញណាគឺកូននេះមិនចង់ឲ្យអ្នកម៉ាក់ធ្វើដំណើរមកហត់នឿយ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 កូនសុខសប្បាយអត់កូនចាអ្នកម៉ាក់ខ្ញុំសុខសប្បាយធម្មតាទេ ហើយប្តីខ្ញុំគេល្អចំពោះខ្ញុំណាអឺម៉ាក់នឹកកូនណាម៉ាក់គិតថាចង់រៀបចំខ្លួនទៅលេងកូនថ្ងៃស្អែកកុំអីណាអ្នកម៉ាក់កុំអីចាំកូនឡើងទៅលេង អ្នកម៉ាក់វិញណាគឺកូននេះមិនចង់ឲ្យអ្នកម៉ាក់ធ្វើដំណើរមកហត់នឿយអឺអឺអញ្ចឹងសុខសប្បាយតាមផ្លូវណាកូនណា ចាអ្នកម៉ាក់ កូនណាសូមឲ្យលោកប៉ានិងអ្នកម៉ាក់សុខសប្បាយផងចុះអឺប៉ាម៉ាក់សុខសប្បាយនៅពេលដែលដឹងថាកូនសុខសប្បាយអឺហើយចុះមិនដែរសេហាប្តីកូនហ្នឹងគេល្អចំពោះកូនអត់គឺគាត់ធ្វើការនៅក្រុមហ៊ុនហ្នឹងណាអ្នកម៉ាក់ដើម្បីរកលុយចូលផ្ទះហើយពេលដែលតនេនោះគាត់ជួយធ្វើការងារផ្ទះសម្បែងកូនរហូតអ្នកម៉ាក់ទុកចិត្តចុះណា គ្មានអ្នកណាមានក្តីសុខជាងកូនអ្នកម៉ាក់ទៀតនោះទេ អញ្ចឹងប៉ុណ្ណឹងបានហើយណាកូនណាចាអ្នកម៉ាក់ជំរាបលា រួចចុះបាត់លោកប៉ាទៅណាហើយម៉ាក់អូប៉ាកូនណាគេចុះទៅខេតជាមួយនឹងមិត្តភ័ក្ដិគេហើយចឹងតើបានជាមិនឃើញលោកប៉ាសោះអឺហើយមិនម៉ាហើយកូនលុយកាក់ចាយវាយហ្នឹងអត់មានខ្វះខាតអីទេហើយកូនគឺមិនអីទេណាអ្នកម៉ាក់ប្រាក់ខែរបស់បងសៃហានេះគឺគាត់ឲ្យខ្ញុំទាំងអស់ទោះជាមិនសូវច្រើន តែវាអាចដល់ទ្រង់គ្រួសារបានម្យ៉ាងទៀតគឺគ្នាតែពីរនាក់ ហើយអ្នកម៉ាក់នេះក៏បានទិញផ្ទះឲ្យពួកយើងទាំងពីរដែរចឹងហើយទៅមិនបានត្រូវចំណាយទៅលើថ្លៃផ្ទះជួលហ្នឹងណាអ្នកម៉ាក់គឺវាសល់បានមួយផ្នែកចឹងហើយម៉ាក់ឮកូននិយាយអញ្ចឹងម៉ាក់ក៏សប្បាយចិត្តម៉ាក់ប៉ាចង់ឃើញកូន មានសុភមង្គលចាអ្នកម៉ាក់នេះកូនណាដឹងថាអ្នកម៉ាក់នេះបារម្ភពីកូនម៉ាក់ក៏បារម្ភពីកូនដែរអុយអូហេ ថៃកូនដៃកូនអូយដៃកូនទៅត្រូវនឹងស្អីហ្នឹងឡើងជាប់ខៀវហើយនេះគឺគឺកូនដើរបុកទឹកហ្នឹងណាអ្នកម៉ាក់មើលទៅដូចជាត្រូវខ្លាំងតែវាត្រូវតែបន្តិចទេបន្តិចវាលេងអីហើយហើយថ្ងៃហ្នឹងមុខកូនក៏ដូចជាស្លេកដែរអូហើយកូនទៅផាត់ម្សៅយ៉ាងម៉េចហ្នឹងងាប់ហើយឡើងក្រាស់បាត់ស្បែកមុខធម្មជាតិអស់ផាត់មុខយ៉ាងម៉េចដូចជាជាប់ដុំដុំដុំដុំអញ្ចឹងហ៎ គឺមួយរយៈនេះមកគោឡើងមុនហ្នឹងណាម៉ាក់ទៅបានជាកូនផាត់អញ្ចឹងទៅតែបន្តិចទៀតមុនវារៀបទៅវិញអស់ហើយកូនណាបើកូនមានរឿងអីចង់និយាយប្រាប់ម៉ាក់កូននិយាយមកកុំលាក់បាំងនឹងម៉ាក់អីណាកូនណាអូយអ្នកម៉ាក់នេះខ្ញុំតែមានរឿងអីមិនដឹងកើតទៅខ្ញុំមានក្តីសុខចង់អីហ្នឹង ស់មុនកូនរៀបការម៉ាក់បារម្ភពីកូនខ្លាំងណាស់ខ្លាចកូននឹងគេធ្វើបាបតែឥឡូវនេះនៅពេលដែលឮកូននិយាយអញ្ចឹងម៉ាក់នឹងក៏បាត់បារម្ភម៉ាក់ត្រេកអរណាស់ណាកូនចាអ្នកម៉ាក់អើថ្ងៃហ្នឹងកូននៅញ៉ាំបាយជាមួយម៉ាក់ហើយម៉ាក់ទៅធ្វើម្ហូបឲ្យអញ្ចឹងខ្ញុំសូមញ៉ាំបាយនៅនឹងមួយពេលទេណាអឺអូ ចុះប្តីកូនគេអត់មកបាយថ្ងៃត្រង់ទេហ៎គឺអត់ទេអ្នកម៉ាក់គឺគាត់រវល់នៅខាងក្រៅហើយអញ្ចឹងកូននឹងអង្គុយនឹងសិនហើយម៉ាក់ទៅមើលមើលតាមហូបនៅសល់អីខ្លះចាអ្នកម៉ាក់ សាំហ្មងអាលេងបៀមដែរឈ្នះពួកហ្នឹងលេងល្បិចហ្មងសង្ស័យណាបាយទៅមកលេងបាយទៀតឯងមែនទេគប់ជើងអញអឺខែនឹងឯងទៅមកលេងតាមម៉ែនឹងឯង ចាគឺខ្ញុំទៅលេងអ្នកម៉ាក់ហើយមិននៅនឹងហ្មងប្រកាច់មកវិញទៅខ្ញុំជាប្រពន្ធបង ខ្ញុំមកជ្រើសរៀបការជាមួយនឹងបងហើយនេះតើឲ្យខ្ញុំទៅណាទៀតអឺហើយមកបតាម៉ែមិនយកមកខ្លាំងគឺអត់មានល្ងងម៉ែបើចូលទៅទៅចឹងហីមិនយកឲ្យមកខ្លាំងមក គ្នាខ្ញុំគិតថាយើងគួរតែចាប់ផ្ដើមសារជាថ្មីទៅណាបងឈប់លេងល្បែងឈប់ផឹកស្រាហើយចាប់ផ្ដើមធ្វើការរកលុយវិញទៅណាព្រោះពេលដែលយើងមានកូនគឺយើងអាចមានលទ្ធភាពចិញ្ចឹមកូនហើយបីបាច់គេបានយ៉ាងល្អដោយមិនចង់បាច់ពឹងអ្នកផ្ទះគប់និយាយជាអត់យ៉ាងអញតិចអញធុញណាអ្វីដែលសំខាន់ណាត្រូវយកលុយអញ អញចង់យកទៅសងដើមយល់ទេបងលបែងនេះណាគឺវាមិនដែលចម្រុងចម្រើនដល់អ្នកណាម្នាក់នោះទេ គឺវាដល់តែភាពហិនហោចនឹងនេះចេះដឹងពេកហ៎អញមែនសេរី ពួកអើប្រពន្ធយកសពុតក្រក្បាលវើយ ចាំតើអូនគោះក្បាលអត់តើតើតើផរន់ទៅ អូសេហាខ្ញុំដាស់ទឿនបងបំឡងល្អសូមបងបងកែខ្លួនវិញទៅណានាងនេះតប៉ែមែនតានាងឯងនេះកុំចិត្តអងច្រើនអញសាំមកកុំចិត្តរឿងអញ រកអីហ្នឹងអត់ខ្ញុំជួយរកបងអត់អឺមកចឹងល្អហើយខ្សែកម៉ែថ្ងៃឲ្យពីថ្ងៃការទុកនៅណាយកជិះភ្លាមបងរកវាធ្វើអីយកទៅលេខបៀហ្នឹងបើដឹងអីយកយកយកជិះមកអត់ទេខ្ញុំមិនអាចឲ្យបងបានទេព្រោះវាជាទ្របរៀបការនេះឯងជាប្រពន្ធខាលមែនមិនចេះទ្រុបដងរៃសោះអង្គសកលយើងភ្លាមប្រយ័ត្នយើងខឹងណាអត់ទេណាបង ខ្សែកនោះគឺលោកប៉ានឯម៉ាក់ជាអ្នកទិញឲ្យខ្ញុំបាត់ថ្ងៃក្រោយប៉ាម៉ាក់សួររកតើខ្ញុំឆ្លើយយ៉ាងម៉េចយើងមិនខុសពីយាយគេចាស់តាកាចាស់ទៅម៉ែនឹងឯងនេះយកសេកយើងភ្លាមហេតុអីក៏បើឲ្យខើប៉ាម៉ាក់ខ្ញុំអញ្ចឹងនេះគាត់ទៅចាប់ខ្ញុំតាំងពីទូចដល់ធំណាយាយសួរមិនចង់ស្ដាប់ហ៎នេះឯងឈ្លោះយើងប្រើថោកដែរហ៎សៃកនណាអញ្ចឹងណាលឿន Hả? Tao đã bỏ sắp thôi chúng ta bắn luôn Dương thời ca Dương thời ca tại Sài Gòn Vô giùm đi Lừa ớt Lừa ớt Anh thời ca Sài Gòn Anh thời ca đi là mày Đúng Thôi anh nhớ mà Không sao bấm không anh đã bỏ Mẹ ôi anh hỏi Ôi chứ còn hỏi អញត្រូវការខ្សែកទេត្រូវបងខ្ញុំអីណាបងអញមិនត្រូវការសុំទុកពីអីទេកុំអានកុំអាខ្ញុំឲ្យបងកុំអាតើបានបានថ្ងៃទៀតអញបងបងកុំចាស់គេតទៅបាត់ពេកអី គ្រូទ្រព្យសម្បត្តិដែលខ្ញុំមាននោះបងបានយកទៅអស់ហើយតើតើទំនុកមានយើងមានអីទៀតនាងឯងគុំមកចង់ចិត្តដូចយើងអញជាប្តីអញចេះចាត់ចែងរៀបចំហើយនៅទៀតឲ្យតែស្ងៀមបើមិនចង់ឈឺសាច់ខ្លាំងជាងនឹងទៀតយល់ខ្ញុំសូមបងណាបងណាថ្ងៃនេះបងកុំទៅលេងល្បែងអីណាបង ញ៉ៃយោប្រពន្ធឲ្យញ៉ៃញ៉ៃអញ្ចឹងដែរបើអញវាចេះតែលេងលបែងចាញ់វាគ្មានឫស្សីនិង Manchester City ព្រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងញ៉ាំវល់អង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍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 បាទអូននេះបើថ្ងៃក្រោយ អូនរៀបការជាមួយនឹងបងទៅតើបងនឹងធ្វើយ៉ាងម៉េចចំពោះអូនបងនឹងស្រឡាញ់អូនខ្លាំងជាងគេហើយបងនឹងដេកអបអូនរាល់យប់ហើយបងនឹងថាប់អូនរាល់ព្រឹកមុនបងធ្វើការតែខែបងបើកមកបានប្រហែលណាបងឲ្យអូនទាំងអស់ទុកសម្រាប់ចាត់ចែងនៅក្នុងផ្ទះមួយថ្ងៃថ្ងៃមកអូនទៅណាទេ ហើយយើងទាំងពីរនឹងរស់នៅដែលមានសេចក្តីសុខនេះពិតមែនទេអូនពិតជារំភើបណាជាបងចោះបងនឹងស្រឡាញ់មើលថែអូនថាថោអូនតែម្នាក់គត់បងនឹងថ្នាក់ថ្នមអូនទឹកអូនដូចត្បូងដាក់លើបាតដៃបងនេះពិតមែនទេអូនណាពិតជារំភើបចិត្តណា មែនទេបងអូនណាឃើញព័ត៌មានអំពើហិង្សានៅក្នុងគ្រួសារច្រើនណាស់តែអូនក៏ឆ្ងល់ហេតុអីក៏លើកដៃវាយគ្នាទៅរួចបើជាប្តីប្រពន្ធឯងសោះហ្នឹងបងអត់ដឹងដែរអូនរឿងគ្រួសារគេគឺកុំចេះដឹងអីតែអូនគ្រាន់តែអាណិតអ្នកដែលជាប្រពន្ធហេតុអីក៏ពេលដែលប្តីវាយធ្វើបាបហើយ បែរជាមិនហ៊ានប្តឹងប៉ូលីសបងក៏ចង់នឹងដែរខ្ញុំគិតរឿងគេគិតរឿងពីអ្នកវិញណា ជាក់ថាបងនៅតែអាចកែប្រែបានល្អដូចកាលពីមុនចឹងអូននៅតែរងចាំមនុស្សល្អរបស់អូនត្រឡប់មកវិញទោះបីជាពេលនេះបងនៅវង្វេង នៅអំពើពាលីអបាយមកយ៉ាងណាក៏ដោយក៏មកឲ្យកែខ្លួនហើយវិញដែរមែនទេ ឲ្យអ្នកម៉ាក់ដឹងចង់ឲ្យអ្នកម៉ាក់លួងលោមខ្ញុំហើយខ្ញុំក៏ចង់ប្រាប់អ្នកម៉ាក់ថាផ្នែកដែលខ្ញុំរើអ្នកខ្លួនឯងនេះគឺមិនល្អចំពោះកូនគេធ្វើខ្លួន ជាសត្វបលាំងកាវាដល់កូនខ្ញុំខុសហើយណាម៉ាបើកាលនោះខ្ញុំជឿអ្នកម៉ាវល់ហើយខ្ញុំក៏មិនបានជួបប្រុសហេសយម្នាក់នេះដែរវាសំហើយតែខ្ញុំទទួលបានលទ្ធផលបែបនេះ ឲ្យធ្វើយ៉ាងម៉េចទៅប្លែកខ្ញុំជាអ្នករះខ្ញុំគ្មានសិទ្ធិបន្ទោសអ្នកណាទាំងអស់ខ្ញុំមានតែទ្រាំតាមយថាកម្មព្រោះប្លែកខ្ញុំជាអ្នករះខ្ញុំក៏ត្រូវតែទ្រាំ សុំទោសតែកូនស្រីម្នាក់នេះអកតញ្ញូមិនអាចរស់នៅមានក្តីសុខតាមបំណងរបស់អ្នកម៉ាក់បាន សូមជ័យទីផ្ទះខ្ញុំមកមិនដែរបងមើលទៅមានអីទទួលយកបានខ្ញុំប្រាប់ឲ្យថាថាទីតាំងល្អហើយបានតម្លៃប៉ុន្មានដែរបងតែបើសិនជាបានថោកពេកខ្ញុំអត់លក់ទេណា អានេះទេវាមិនបានថោកទេប្រកាសជាបានថ្លៃហើយទុកចិត្តចុះណាបងសិអានេះបងកំពុងតែធ្វើអីហ្នឹងហើយគាត់ជានរណាអឺយើងកំពុងចង់លក់ផ្ទះគាត់នេះគឺជាអ្នកទិញថាម៉េចបើចឹងលក់ផ្ទះនេះហើយបាយលក់ធ្វើអីនេះសួរលេលងងចឹងលក់យកលុយហ្នឹងហី បើដឹងច្បាស់ចឹងឯងជួយសញ្ញាកិច្ចសន្យាលឿនមកខ្ញុំមិនលក់មិនអីទេណាបើអ្នកទាំងពីរមិនតន់ស្រស់ស្រួលនេះទេនិយាយគ្នាសិនក៏បានដែរអញ្ចឹងខ្ញុំលាសិនហើយណាបងថ្ងៃនេះមើលរៀបរៀងថតសម្បត្តិចឹងរហូត គឺប៉ាម៉ាក់ខ្ញុំជាអ្នកទិញឲ្យបងមិនអាចលក់វាជាដាច់ខាតព្រោះវាមិនមែនជាទ្រព្យរបស់ខ្ញុំនោះទេហ៊ានតវ៉ាជាមួយយើងផងបើមិនចង់ឲ្យយើងលក់តែនេះទេតែម៉ាក់ហ្នឹងឯងយកលុយយើង4000ដុល្លារក៏បានខ្ញុំនៅតែយកលុយឲ្យបងតែបងកុំលក់ផ្ទះនេះអីណាយកថ្ងៃហ្នឹងអត់យកស្អែកទេលឿនហើយ ហើយបើយកលុយឲ្យយើងទុកចិត្តយកលក់ផ្ទះហ្នឹងឯង អាឡូកូនអាឡូអ្នកម៉ាក់ចាសុខសប្បាយអត់កូនចាអ្នកម៉ាក់កូនសុខសប្បាយធម្មតាទេតែកូនខកទៅអ្នកម៉ាក់គឺកូនមានរឿងចង់សុំឲ្យអ្នកម៉ាក់ជួយអឺមានរឿងអីនិយាយមកនេះម៉ាក់តើមិនមែនជាអ្នកដតីឯណា គឺខ្ញុំឃើញដីមួយកន្លែងតំណងជាត្រូវប៉ាន់អញ្ចឹងហើយ ទឹកខ្ញុំចង់ទិញវាទុក តែខ្ញុំនៅខ្វះលុយប្រហែលជាប្រហែលពាន់ទៀតនឹងណាអ្នកម៉ាក់ឲ្យខ្ញុំសុំខ្ចីលុយអ្នកម៉ាក់4000សិនមកណាអ្នកម៉ាក់ចាំពេលដែលបងសីហារកលុយបានច្រើនវិញខ្ញុំនឹងសងអ្នកម៉ាក់វិញអូរឿងតែប៉ុណ្ណឹងទេហ៎មិនអីទេចាំម៉ាក់វេលុយឲ្យកូនណាអញ្ចឹងកូនកុំប្រាប់ប៉ាកូនណាព្រោះថាប៉ាកូនប្រកែកជីកឬជីកគល់ខ្លាំងណាចាអ្នកម៉ាក់កូនអរគុណអ្នកម៉ាក់ច្រើនណា និង Manchester City ព្រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាំវងអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ផ្ដល់ឡៃឡោដល់កូនរបស់អ្នកដើម្បីធម៌ពលនិងភាពជោគជ័យលាក់ទឹកក្រលេខ3ជំនួយដល់ការអភិវឌ្ឍខួរក្បាលនិងរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយជាមួយ DHA និង Symbiotic Aptakit Raise them ready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 អញ្ចឹងកូនកុំប្រាប់ប៉ាកូនណាព្រោះថាប៉ាកូនប្រកែកជីកឬជីកគល់ខ្លាំងណាស់ចាអ្នកម៉ាក់កូនអរគុណអ្នកម៉ាក់ច្រើនណាអញ្ចឹងកូនចាំម៉ាក់បន្តិចណាកូនណាម៉ាក់ទៅផ្លាស់កៅអាវដើម្បីទៅវេលលើឲ្យកូនណាកូនណាចាអ្នកម៉ាក់អ្នកម៉ាក់គឺជាម៉ាក់ដែលល្អបំផុតមិនមែនម៉ាក់ទេគឺជាសីហារបស់ឯងឯនោះទេ ដែលល្អបំផុតនោះអ្នកម៉ាក់គឺជាម៉ាក់ដែលល្អបំផុត ហើយបងសីហាគឺល្អទី2កុំមកបញ្ជោម៉ាក់កូនអើណាចឹងប៉ុណ្ណឹងបានហើយម៉ាក់ទៅដោកអើមផ្លែតសិនណាកូនណាចាអ្នកម៉ាក់ជំរាបលាចាឲ្យកូនសុំតូនណាអ្នកម៉ាក់ ដែលកូនកុហកមកតែកូនពិតជាមិនចង់បាត់បង់ផ្ទះនេះទេព្រោះវាជាផ្ទះតែប៉ាម៉ាក់បានទិញឲ្យកូន បងមកវិញហើយចាំខ្ញុំទៅរៀបបាយឲ្យណាកុំចេះអញស៊ីមអីអញឃ្លានអញចាញ់អស់ហើយថាម៉េចនេះលុយ4000ហ្នឹងបងចាញ់អស់ហ៎កាក់លុយប៉ុណ្ណឹងយកធ្វើអីកើតលេខតែប្រហែលដៃចាញ់អស់បងមិនអាចនិយាយអញ្ចឹងបានទេព្រោះថាលុយនោះ វាគឺជាញើសឈាមរបស់ប៉ាម៉ាក់ខ្ញុំអញខ្វល់សំខាន់ទៅសុំលុយទៀតមកអញស្រងដើមឥឡូវបងទៅមកអញ្ចឹងទៅញ៉ាំបាយសិនទៅណាក្រៃលោមិនស្រួលខ្លួនបញ្ហាអីគឺយើងអាចដោះស្រាយបានទៀតសំខាន់ឲ្យតែយើងនៅស្រឡាញ់គ្នា ទីមិនគ្មានប្រសិទ្ធតែឯងទៅសាច់រឿងមកយកអីលុយទៅសំខាន់អញស៊ីមអីអញចកាលុយបាយញ៉ាំអីបន្តិចទៅណាអ្នកឯងឃ្លានចង់ស៊ីហ៎ចាំអញទៅចុះស៊ីស៊ីស៊ីស៊ីទៅហឺ ស៊ីទៀតស៊ីអ៊ីចុកឲ្យច្រើនឆ្ងាញ់ឆ្ងាញ់យេតើខេមឲ្យស៊ីស៊ីស៊ីស៊ីស៊ីស៊ីស៊ីស៊ីមិនដែរឆ្ងាញ់អត់ថ្ងៃក្រោយកុំធ្វើអញខឹងហើយកុំព្រាកលើអញទៅច្រើនច្រើនណាអញត្រូវការលុយលេងលបែងយល់ទេ ជម្រាបសួរនេះលោកមេភូមិមកផ្ទះខ្ញុំទាំងយប់អញ្ចឹងមានការអីមែនទេអូមករកប្តីនាងហ្នឹងបងលោកមេភូមិគាត់មករកអឺមានអ្នកចិត្តខាងគេប្តឹងខ្ញុំថានៅក្នុងផ្ទះនេះមានប្រាអំពើហិង្សានៅក្នុងគ្រួសារ ប្តីតែងតែវាយប្រពន្ធអាគឺជាលោកមែនទេអត់ទេអត់ទេលោកមេភូមិខ្ញុំអត់បានសម្បត្តិពន្ធខ្ញុំទេ ខ្ញុំមួយពុនខ្ញុំសាញ់ហីសឹងអីហ្នឹងគាត់មិនជិះសួរពុនខ្ញុំមែនអត់មែនអត់អត់យ៉ាងម៉េចបើលឺតែបោកប្រាស់រាល់ថ្ងៃហ្នឹងមុខមាត់ប្រពន្ធឯងជួមប៉ុណ្ណឹងហើយឯងថាអត់ទៀតទេដើរផឹកស៊ីអួតពលួលេងលបាយរាល់ថ្ងៃមិនដឹងថាការងារស្អីទេណែនាងបើមិនដឹងអីកុំចេះនិយាយកុំមកចោលប្រកាន់គ្រួសារគេចឹងណា ជាប្រពន្ធគេម៉េះហាក់លុយពុននឹងនិយាយអីបានហើយមានការឲ្យចាំតតបាននៅសកាត់អូលេងលេងនោះអូនជួបហោអូនអត់ទេណាលោកមេភូមិឡើយលេងប្តីខ្ញុំទៅណាប្តីខ្ញុំក៏មិនបានធ្វើខុសអីទេខ្ញុំសូមវល់ណាអាភាប្តីឯងធ្វើបាបប៉ុណ្ណឹងហើយឯងនៅកាន់ជើងទៀតអីអមីនេះបើឯងមិនបានដឹងរឿងអីទេ ឯងមិនបាច់និយាយប្រៀបដែរប្តីខ្ញុំស្រឡាញ់ខ្ញុំណាឯងក៏មិនបែកបាក់ប្តីប្រពន្ធខ្ញុំអីហើយកុំចេះដឹងរឿងគ្រួសារខ្ញុំពេកគិតតែគ្រួសាររបស់ឯងទៅអញ្ចឹងបានន័យថាប្តីអ្នកនាងអត់បានវាយអ្នកនាងទេមែនទេចាពិតមែនទេលោកមេភូមិគាត់មិនបានវាយធ្វើបាបខ្ញុំទេប្តីខ្ញុំគឺគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់គាត់មិនដែលធ្វើបាបខ្ញុំសូម្បីមួយចុងកញ្ចក់ចុះបើប្តីនាងមិនបានវាយនាងចុះនៅលើថ្ងាសនាងនេះ ស្អីទៅវិញឆ្នាំរបួសនេះគឺខ្ញុំដាក់ដូរតែខ្លួនឯងហើយប្តីរបស់ខ្ញុំនេះបានបិទរបួសឲ្យខ្ញុំទៀតផងលោកភូមិដល់ដល់ខ្ញុំមកលឺពុតខ្ញុំនិយាយអត់ខ្ញុំមកពុតខ្ញុំឡាញ់គ្នាណាមិនចាប់ខ្ញុំចឹងអញ្ចឹងក៏ខ្ញុំអត់រំខានអីដែរតោះយើងទៅវិញលោកមេភូមិឯងល្ងងឲ្យតែបែបហ្នឹងប្តីឯងវាយងំខានទេ អ្នកដែលយើងវាយងាប់មុនគេគឺនឹងឯងហ្នឹងហើយអ្នកចិត្តខាងមាត់ឆ្កែឯងចាំមើលណាធ្វើអញ្ចឹងបានគេទៅហៅថាប្រពន្ធល្អបានណាអញទៅមកទៅផឹកឯង ក្តីខ្ញុំខ្ញុំត្រូវតែទ្រាំ។ De plano. Đây nữa, đó. Pun dạp nữa nè, vẫn có trên mưa phía ទិញដីទេគឺខ្ញុំយកលុយនោះតើឲ្យបងសីហាគាត់យកទៅលេងលបែងម៉ាក់បានឬអ្នកចិត្តខាងគេនិយាយប្រាប់ម៉ាក់អស់ហើយតែម៉ាក់មិនយល់ថាហេតុអីបើគេវាយធ្វើបាបកូនហើយកូននៅទ្រាំរស់ជាមួយគេតទៅទៀតនោះ ហើយក៏កូនមិនត្រឡប់មកផ្ទះយើងវិញកូនសំទោសមិនមែនណាអ្នកម៉ាក់ព្រោះពេលដែលកូនមានការ គឺកូនប្រឆាំងនឹងប៉ាម៉ាក់ដូច្នេះហើយតើកូនមិនហ៊ានកូននៅតែគិតថាកូននឹងអាចកែប្រែតែតាមពិតទៅនោះ គឺអត់នោះទេហើយកូនក៏សុខទៅលោកប៉ាក៏សុខទៅលោកប៉ាតែកូនហ៊ានប្រើសម្ដី មិនសមរម្យនឹងលោកប៉ាដោយសារតែប្រុសម្នាក់ហើយកូនក៏មិននឹកស្មានថា មនុស្សប្រុសដែលកូនស្រឡាញ់គេហ៊ានវាយធ្វើបាបកូនដល់ថ្នាក់នេះមិនអីទេណាកូនគ្មានឪពុកម្ដាយណាចងគំរំនឹងកូនបានឡើយកូនវិលមកផ្ទះវិញមកណាកូនវិលមកវិញមកកូនសូមអរគុណលោកប៉ានិងអ្នកម៉ាក់ខ្លាំងណាស់ពីបំផុតចាប់កូនដឹងថាមានតែលោកប៉ានិងអ្នកម៉ាក់ទេ ដែលស្រឡាញ់កូនខ្លាំងបំផុតកូនពិតជាសុំទោសកូននឹងមើលថែលោកប៉ានិងអ្នកម៉ាក់អស់មួយជីវិតបានហើយកូនបានហើយរឿងអាក្រក់អាក្រក់វាបានកន្លងផុតទៅអស់ហើយខ្ញុំមិនធ្លាប់ឃើញនរណាម្នាក់ស្លាប់ព្រោះតែរៀបការយឺតពេលនោះទេ ប៉ុន្តែ ខ្ញុំធ្លាប់ឃើញមនុស្សជាច្រើនស្លាប់ព្រោះតែពួកគេរៀបការខុសសូមពិចារណាឲ្យបានច្បាស់លាស់មុនពេលសម្រេចចិត្តថារៀបការ